បងដើរទិញត្បូងរួចជិះចូលទៅក៏ខ្យល់អូនឯងកុំស្ងល់តែកើតរោគចោលគ្រុនចាញ់វាឆ្លងព្រមតែមិនផឹកទៅជាស្រាវស្រាញព្រឹកក្បាលដល់ខ្នង សូមទូងអូនម្ដងប្រទៀតហើយក្រែងជំងឺបៀតបៀន លុយគេជុំពាក់បងមិនហ៊ានទីព្រោះខ្លាចគេអៀនបើអូនទិញទៀនបងលាហើយយកមកទៅឡាំឌី បើទិញដបងរួចជាងចូលទៅកោះចោលអូនឯងកុំឆ្ងល់តែកើតរូបចោលព្រុនចាញ់វាឆ្លងព្រមតែមិនហឹកទៅជាស្រីវស្រាញព្រឹកក្បាលដល់ខ្នងសូមសូមអូនម្ដងបើទៀតហើយក្រែងជំងឺបៀតបៀន លុយគេជុំពាក់បើមិនហ៊ានទាព្រោះខ្លាចគេអៀនបើអូនទិញទៀនបងលាហើយយកបងទៅលំបៀ